អូខេបាទជំរាបសួរបាទបងប្អូនប្រុសស្រីអំពូមីមីងបាទបងប្អូនដែលតែងតែចូលមកមើលកំសាន្តនៅ page របស់ខ្ញុំណាបាទអញ្ចឹងគឺមានការបង្ហាញអំពីការចំខ្មុំ បាទចំខ្មុំគឺជាមុខរបររបស់ខ្ញុំអញ្ចឹងខ្ញុំគឺជាគ្រូសម្រាប់បរិបដានៅការចិញ្ចឹមខ្មុំ ក្រៅពីហ្នឹងក៏មានផុសបាទផ្សព្វផ្សាយអំពីការចិញ្ចឹមចង្រិតផងដែរហើយការចិញ្ចឹមចង្រិតនេះគឺ បាទខាងបង បាទខាងបងបងរបស់ខ្ញុំហ្នឹងគឺគាត់ជាអ្នកប្រកបអាជីពហ្នឹងបាទយូរឆ្នាំដែរហើយហើយខ្ញុំសូមជម្រាបដល់បងប្អូនថាសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ចិញ្ចឹមគឺខ្ញុំនៅមានការបង្កើតក្រុម Telegram អញ្ចឹងបងប្អូនអាចជើញចូលរួមបានហើយពេលណាដែលបងប្អូនមានចម្ងល់គឺបងប្អូនអាចសាកសួរគ្នាបាននៅក្នុងក្រុមហើយសប្តាហ៍ថ្ងៃនេះ គឺយើងមានក្រុម Telegram របស់ខ្ញុំ របស់ខ្យាដំរីហើយសូមបញ្ជាក់ថាខ្យាដំរីគឺមានអ្នកបច្ចេកទេសបាទគាត់អ្នកចេញប្រម៉ូទិញបាទគាត់អ្នកប្រម៉ូទិញខ្យាដំរីហើយគាត់ក៏បានបង្ខាត់បង្ហាញអំពីបច្ចេកទេសនៃការចិញ្ចឹមផងដែរ ហើយសម្រាប់ពួកខ្ញុំដោយសារតែរដូវនេះគឺជារដូវដែលពួកយើងរវល់មកមានញឹកជាមួយនៅសត្វឃ្មុំដល់ចឹងទៅខ្យាដំរីវាឡើងធុងអស់ហើយហើយចឹងទៅហើយខ្ញុំក៏បានបងប្រុសម្នាក់ហ្នឹងគាត់ជួយខ្នះខ្នែងពីរឿងបច្ចេកទេសហ្នឹងគឺបានល្អមែនតើអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍រឿងចាដំរីហ្នឹងគឺបងប្អូនអាចចូលក្នុងក្រុមបានបាទឥឡូវយើងបែរមកចង្រិតយើងវិញគឺចង្រិតមានពីរប្រភេទនៅពេលនេះដែលខ្ញុំចង់បង្ហាញបងប្អូនបាទទី1គឺពពួកចង្រិតក្រហមធម្មតាដែលបងប្អូន តែឃើញនៅទីផ្សារដែលគេលក់ហ្នឹងណា បាទហើយទិន្នផលគឺយើងអាចទទួលបានក្នុងរយៈពេល30 40ថ្ងៃហ្នឹងគឺពី15គីឡូទៅ20គីឡូបាទតែព្រឹកនេះដូចជាបានតែ15គីឡូទេហើយឥឡូវនេះគឺ ទទួលការរៀបចំវេចខ្ចប់បាទអញ្ចឹងមុននឹងការវេចខ្ចប់ហ្នឹងគឺយើងចាប់ផ្ដើមដាក់ទឹកវាណាបាទឲ្យវាងាប់ខ្លះទៅហើយយើងយកវាទៅស្រុះដូចដែលបងប្អូនបានឃើញមុនមកអញ្ចឹងបាទហើយគឺយើងយកវាទៅស្រុះហើយវាមិនងាយរលួយពោះ បាទនេះគឺជាពូជថ្មីដែលគេទៅយកមកពីថៃ បាទវាឈ្មោះថាគេហៅជីងគ្រងបាទវាពូជហ្នឹងគឺវាធំជាងអាពូជមុនបន្តិចហើយវាមានតម្លៃថ្លៃជាងពូជធម្មតាបាទហើយវាបានទិន្នផលខ្ពស់ដែរបាទហើយវាមាន អាយុវែងបាទអាយុវែងជាងដូចជា20ថ្ងៃណាបាទអញ្ចឹងគឺបងប្អូនចង់រកពូជអីគឺអាចតាក់ទងមកបាន បាទដោយសារខ្ញុំមានលេខទូរស័ព្ទបាទហើយ Facebook បងប្អូនអាចឆាតទៅសួរក៏បានហើយសម្រាប់បងប្អូនដែលចាប់អារម្មណ៍គឺយើងអាចចូលរួមជាក្រុមមួយដែលគេហៅក្រុមចិញ្ចឹមចង្រិតណា បាទអញ្ចឹងអីសម្រាប់ពេលនេះគឺពួកយើងអត់បានផ្សព្វផ្សាយក្នុងការលក់សាច់ទេ បាទដោយសារសាច់គឺមានមួយគាត់ចាំកំងទិញ បាទអញ្ចឹងក្នុងមួយថ្ងៃ20គីឡូ30គីឡូក៏អត់មានសល់ដែរបាទហើយពេលនេះគឺយើងចង់ប្រម៉ូទនៃការលក់ពូជណាបាទអញ្ចឹងបើសិនជាបងប្អូនចង់ចាប់អារម្មណ៍រឿងចិញ្ចឹមចង្រិតឬក៏ក៏ចង់ បានពូជថ្មីគេហៅពូជជីក្រងដែលពួកយើងកំពុងតែចិញ្ចឹមនេះហើយយើងយកមកពីថៃណាបាទដើមកំណើតវាហើយពូជហ្នឹងគឺ ធំបាទធំធំដូចខ្ញុំបញ្ជាក់មុនមកអញ្ចឹងគឺវាធំធំជាងពូជធម្មតាបាទអញ្ចឹងយើងដាក់នៅ ក្នុងអាងនេះបាទមានបរិមាណច្រើនច្រើនហើយចឹងពេលណាដែលវាចាប់ដើមធំតិចគឺយើងចាប់វាចេញបាទបាទនេះគឺជាការប្រមូលផលដែលយើងចាប់ដោយវាមិនទាន់អស់ចឹងណាបាទអញ្ចឹងអីសម្រាប់បងប្អូនដែលចាប់អារម្មណ៍គឺអាចឆាតមកក្នុង page របស់គ្រូអាន បាទឬក៏ join Telegram group ដែលខ្ញុំនឹងបង្កើតថ្មីបាទនៅក្នុងទៅលើវីដេអូហ្នឹងបាទអរគុណ